ឥឡូវនិយាយពីកូនវិញត្រូវសង្គ្រោះដល់មាតាបិតាវិញ ដោយលក្ខណៈលក្ខណៈខ្លះខ្លះ5យ៉ាងហ្នឹងទី1កបីចិញ្ចឹមមេដាបេដាថែរក្សាលោកព្រោះលោកមានវ័យចាស់ជរាក្រំគ្រាហើយធ្វើអីវាអត់កើតទេ មានចំណេះ មានជំនាញទីអីក៏គ្មានពិធីធ្វើអីទៀតទេដាច់ពលកម្មអត់ធ្វើការទេ ត្រឹមហ្នឹងបាន ព្រះសម្មាសម្ពុទ្ធលោកប្រាប់ម៉ែឪក្នុងមួយកន្លែងតែកូនជាឈើច្រត់របស់ម៉ែឪប្រាប់ម៉ែឪថាកូនជាឈើច្រត់របស់អ្នកឯងបើអញ្ចឹងអ្នកឯងក៏បីថែរក្សាឈើច្រត់អ្នកឯងនេះឲ្យល្អ ឬឈើចប់ក្រុមមានតែមួយអូមានឈើចប់មកតំប5ទៅបាទណាមេស៊ីពុកខូចរំពេញចោលលំនៅមួយពីរស្ទប់ខ្លួនប្រពុតប្រាប់ណាច្បាស់ណាស់វិញញោមមានដែលដឹងថាប្រពុតប្រាប់ថាកូនជាឈើច្រត់របស់យើងនេះអត់ដឹងទេណាហ្នឹងហើយណាដល់សម្ដែងឯពុទ្ធិការបស់ប្រពុតប្រាប់ថាយើងទប់ខ្លួនឲ្យយើងចាស់យើងចាស់ទៅធ្វើអីកើតតែត្រឹមតែត្រឹមទៅតែឈើច្រត់អីក៏ត្រូវតែពឹងកូនទាំងអស់ អញ្ចឹងបើយើងមានឈើច្រត់តែពីររថាឈើច្រត់នោះអើវាត្រូវពុកបាក់មួយ ទៅខ្មោចស៊ីអស់ទៅក៏ប្រើវាមិនកើតនៅអាមួយទៀតអាណាលួចយកទៅបាត់ទៅបានអីហ៎អាយកទៅបាត់ទុកដូចជាស្លាប់អាខ្មោចស៊ីហ្នឹងទុកដូចទៅកូននោះវាទំនើស្ទាវទៅបដៅមិនបានណា មានតែពីអាមួយស្លាប់បាត់អាមួយបដៅមិនបានទៀតទៅបានអីទីពឹងបើមាន3ទៅសល់1តែបានទេហើយអានេះប្រយ័ត្នអើបើចាស់ចាស់វូហូហានេះប្រាប់ក្មេងក្មេងបើគ្មានពិធីទេអានឹងចាតែរឿងបណ្ណានិយាយអោបែកអោបែកណែលាយទៅយកទីទៅចោល សង្ហៃមានអាណាគេស្រឡាញ់ចង់បានកូនច្រើនទេមនុស្សសង្ហៃណាតែពិបាកអញ្ចឹងណាអាត្មាតាអើអ្នកឯងថាមកអ្នកឯងវាមនុស្សអត់បញ្ញាវាមិនស្គាល់អតីតបច្ចុប្បន្នអនាគតទៅយ៉ាងណាណោះអនាគតពេលខាងមុខណានេះថាពិបាកតែជាកូនពិបាកណាយកចាំបានតែមួយពីរ អាមួយពីរដែលអាត្មាថា មានងប់មួយមានទំនឹងមួយ អាខ្មោចស៊ីមួយអាមួយយកទៅបានបានអីបានអីទៅខ្លួនអាត្មាថាដល់យើងចាស់ទៅពិបាកណាសួរយាយយាយតាតាអាយុ70ផ្លាយ80សួរដល់កលកើតអញ្ចឹងកូនគាត់ចាស់ណាពិបាកចឹងឲ្យគេយក ពីនឹងមកត្រង់កន្លែងសួរទៅគាត់ថាចាស់ពិបាកចឹងចឹងកូន ដល់ជាមកូន យើងនៅមានកម្លាំងរែកពុនលីសែងឲ្យបានឲ្យចាស់ធ្វើអីវាមិនកើតអត់ទៅដឹងអញ្ចឹងបានតស៊ូជាមកូននៅក៏ល្អអញ្ចឹងក្រឹមនឹងទីពឹងរបស់ខ្លួនស្អាប់បានទេញោមណាហើយបើហូហើយមានកណាមិនទៀតតែក៏ប្រាប់កូនអាយទៅប្រាប់កូនប្រាប់ចៅយើងហូហើយ បញ្រៀនកូនបញ្រៀនចៅតែកូនឯងសក់ចិនចិញ្ចឹមកូនទៅវាមិនសូវពិបាកមានកម្លាំងឈឺច្រត់ទប់ទល់ឲ្យយើងចាស់បញ្យល់ឲ្យចាស់នឹងចឹងបានកូននោះវាជួយយើងនោះនៃពពុទ្ធថាឲ្យកូនចិញ្ចឹមបីបាច់ថែរក្សាមេដាបេដាដែលលោកចាស់ក្រំគ្រាហើយសាតាំងពីបាយទឹកនំចំណីមិលាលោក មានជំងឺរោគគាក៏ជួយយកលោកទៅព្យាបាលហ្នឹងប្រពន្ធលោកបញ្រៀនកូនតែអញ្ចឹងបើប្រពន្ធលោកបញ្រៀនចឹងប្របាក់ញោមទៅទីអីពីកូនហ្នឹងបើកូនវារៀនពុទ្ធសាសនាអវាទរបស់ប្រពន្ធចេះហើយវាប្រព្រឹត្តទៅតាមហ្នឹងហើយវាស្រួលចឹងណាទី1ទី2បើមានដាបិតាលោកចង់បានអីចង់ធ្វើឲ្យដឹងហើយក៏បីយើងជាកូន ប្រាប់បងប្អូនទៅជួយតាលោកពុទ្ធម្ដាយក៏ចង់បានរបស់នេះធ្វើនេះនេះនាំបងប្អូនទៅធ្វើអ្វីដែលលោកចង់បាននោះឲ្យសម្រេចតាមចិត្តរបស់លោកអើឧទាហរណ៍ថាថ្ងៃសិលក៏ត្រូវការទៅស្មាទានសិលចង់ទៅវត្តយើងជូនក៏ទៅអានេះជារបស់ដែលគាត់ចង់ជួយបំពេញចំណងរបស់គាត់ឲ្យបានសម្រេចព្រោះគាត់ធ្វើអីលែងកើតដែរអានឹងសំគ្រោះទី2 សង្គ្រោះទី3ក៏បីថែរក្សាពុយពងវងត្រកូលរបស់លោកកុំឲ្យធ្លាក់ចុះពុយពងវងត្រកូលរបស់លោកបើជាមនុស្សដែល មានសិលធម៌មានសាសនាមានសង្ឃហធម៌បើជួយដល់ជីវិតជំវិញខ្លួនលះបង់ទ្រព្យសម្បត្តិដែលមាន ទៅកសាង ជាប្រយោជន៍ទូទៅដូចជា ផ្លូវថ្នល់សាលារៀនមន្ទីរពេទ្យស្ពានជាដើមនេះជា អំពើល្អរបស់ពូជពងវងត្រកូលគាត់យើងជាកូនក៏បែកថែរក្សាប្រពៃណីល្អរបស់គាត់កុំឲ្យធ្លាក់ចោលនឹងទៅថែរក្សាឬបើយើងមានលទ្ធភាពធ្វើឲ្យបានខ្ពង់ខ្ពស់ជាងលោកទៅក៏រត់តែប្រសើរនឹងថាថែរក្សាពូជពងវងត្រកូលហ្នឹងឲ្យធ្លាក់ចោលថោកទៀតដោយសារយើងជាកូនទេបើមេដាបេដាជាមនុស្សសប្បុរស ជាអ្នកមានចិត្តល្អមេត្តាករុណាមានការបរិច្ចាគធ្វើទានអាណិតដល់ជីវិតសត្វសាក់ថាមនុស្សមានសាសនាដល់យើងអត់មានសាសនាទេប្រព្រឹត្តតែអំពើពៀលាសបែបហ្នឹងអន្តរាយហើយពូជពងវងតកលខូចធ្លាកចុះវិញនេះដោយសារយើង តាមពុទ្ធសាសនាមិនរួយខ្លួនទេយើងអ្នកបំផ្លាញពូជពងវងតកលឲ្យថោកទៀតដោយសារយើងហ្នឹងពុទ្ធសាសនា អានឹងទី3ត្រូវថែរក្សាពូជពងវង្សតកូលកុំឲ្យធ្លាក់ចោលបើកូនសងៃហ្នឹងបើយើងថ្លឹងទៅកូនមានសមត្ថភាពមាន ចំណេះវិជ្ជាដឹងខ្ពស់ជាងម៉ែឪព្រោះម៉ែឪក៏ជួយឲ្យទៅរៀនទៅសូត្រក៏បានទទួលកម្រិតវិជ្ជា ដល់បរិញ្ញាបត្រអនុបណ្ឌិតដែលមានខ្ពស់ជាងម៉ែឪហើយខ្ពស់ជាងម៉ែឪហើយគួរយក ចំណេះជាដឹងមកធ្វើម៉េចពូជវងទុនរកលឲ្យកាន់តែថ្កុំថ្កើងដោយសារយើងទៀតនឹងទី3ទី4ត្រូវចងចាំនៅពីអវាទទូលមានព្រានបដៅរបស់លោក លោកធ្លាប់អប់រំយើង បង្ប្រាប់ផ្លូវល្អផ្លូវអាក្រក់តាំងពីតូចមកហ្នឹងយ៉ាងណាពោកប3ចងចាំ នៅពាក្យទូមាន ព្រិមដៅរបស់លោកកុំឲ្យលះបង់ចោលយើងត្រូវអនុវត្តទៅតាមពាក្យទូលមាន និងយកពាក្យទូលមានរបស់គាត់ទៅអប់រំកូនចៅយើងជាបន្តទៀតអានឹងជាសាសនាដែរពាក្យទូលមានព្រមបដោណែនាំរបស់មេដាជាសាសនាដែរណាបើយើងពោលជាបាលីថាមេត្តាបេតោសាសនា និយាយជាខ្មែរតើពាក្យទូលមានព្រិនបដៅរបស់លោកឪពុកអ្នកម្ដាយដោយពុទ្ធសាសនាអញ្ចឹងឯងបើនិយាយជាខ្មែរតើពាក្យទូលមានព្រិនបដៅរបស់លោកអ្នកត្រាស់ដឹងគឺព្រះសម្មាសម្ពុទ្ធនឹងឯងសាសនាដូចគ្នាមួយពុទ្ធសាសនា មួយមេត្តាបិតុសាសនាពាក្យទូលមានដូចគ្នាចងចាំ អនុវត្តបដិបត្តិតាមហើយទៅទូមយកពាក្យនោះទៅទូមមានអប់រំកូនយើងតទៀតអានេះទី4ដែលត្រូវសង្គ្រោះថែរក្សាហ្នឹងទី5កាលបើលោកលះលោកនេះទៅកាន់លោកខាងមុខហើយកបែកធ្វើបន់ធ្វើកុសលអត់ទៅជូនទៅលោកឲ្យបានញឹកញយនេះទី5កូនសង្គ្រោះម៉ែឪ4ទៅក៏រស់ដែរ តែកាលណាក៏ងប់ចុងក្រោយបំផុតនោះអសាធ្វើតិកេណានុពទានឧទ្ទិសកុសលផលបនជូនទៅលោកដូចបន100ថ្ងៃថ្ងៃនេះអានេះពេលដែលលោកលះលោកតែកើតដែលលោករស់នៅ គឺកូនចៅនោះបានថែរក្សាបីបាច់ជួយជ្រោមជ្រែងលោកគ្រប់មជ្ឈបាយឲ្យដូចជាមហាបាអាសកពុទ្ធសាសនូបឋមសុខសំលីនេះ តាមអាត្មាទទួលព័ត៌មានថាលោកមានសុខភាពមិនល្អទេរាប់សិបឆ្នាំណាស់មកហើយរស់រស់ទាំងសេចក្តីទុក្ខវេទនាដោយសារមានជំងឺរោគាក្នុងពេលដែលលោកមានអាយុរនៅប្រកាសជាកូនចៅទាំងអស់មិនពងើយកន្តើយទេជួយជ្រោមជ្រែងលោកគ្រប់មធ្យោបាយរហូតទៅដល់ទីបំផុតអស់លទ្ធភាពដោយបុរាណលោកថា ទូកវាធ្លុះទូកវាពុកទៅវាធ្លុះទឹកបញ្ចូលគេមិនដែលទុកឲ្យទឹកបហូរចូលទៅតែលិចទូកតែគេតែងតែបាចតែងតែស្ដារចេញទឹកដែលចូលទៅទៅវាអស់លទ្ធភាពបាចវាមិនឈ្នះស្ដារអញ្ចឹងក៏ដល់ដំណាក់កាលវាលិចទៅយ៉ាងណាមិញក៏ដូចតែគ្នាអញ្ចឹងដល់លោកឪពុកគាត់មានជំនឿកូនចៅមិនប្រងើយកន្តើយគឺជួយជ្រោមជ្រែងគ្រប់អធិយោបាយហ្នឹង ប៉ុន្តែដល់អស់លទ្ធភាព ទីបញ្ចប់របស់មនុស្សវាត្រូវតែអញ្ចឹងអានេះបានន័យថាកលកើតនៅបានធ្វើកិរិយាតបស្នងសងគុណរបស់លោកដែលថាបុណ្យខែភ្លឺហ្នឹងកាលលោកនៅលោកក៏មើលឃើញយើងក៏មើលគ្នាបនខែព្រឹកមិនថាបានបនណាឡើយលោកលះលោក ទៅកាន់លោកខាងមុខហើយក៏នៅតែកូនចៅទាំងអស់មិនទាន់ រលំនៅកិច្ចការដ៏ល្អរបស់ពន្លោកទេគុណឧបការៈនៅត្រលឹកឃើញដល់លោកនៃបើរំពឹងគិតទៅគឺថាយើងត្រូវតែមានសេចក្តីទុកកន្ទុកកន្ទិញនឹងតង្វើដែលលោកធ្វើមកយើងតាំងពីយើងនៅកុមារភាពហ្នឹងនឹកឃើញរឿងអស់ហ្នឹងព្រោះដែលយើងត្រូវនឹករលឹកដល់គុណមិនអាចបំភ្លេចបានទេនៅលើផែនដីនេះគ្មាននរណាស្រឡាញ់យើងចឹងម៉ែអើយ នេះសំយញាអ្នកអាត្មាមិញសំដែងពីសង្ឃៈធើរវាងឪពុកម្ដាយនិងកូនកូនមកម្ដាយដែលប្រពន្ធលោកពន្រៀន